ដូច្នេះយើងនឹងបំបែករបាំងជំនឿនឹងចោលថាបំណុលនឹងវាអាក្រក់អត់អាក្រក់ទេអាក្រក់ឯសារយើងអត់ចេះចំណេះដឹងឡើងទុកចៃគេមកហើយអាក្រក់ចៃលុយពេលយើងមានចំណេះដឹងឡើងទុកចំណេះដឹងវិយោលឲ្យចលអត្រប់ចំណេះដឹងវិយោទៅលើជំនួញដែលមានលំហសាច់ប្រាក់ចៃលុយហើយចំណេញលុយបំណុលល្អដែលបំបែករបាំងជំនឿថាជាពាក់លុយគេ ទៅរកលុយសងគេមែនត្រូវតែជាពាក់លុយគេហើយយកអាលុយនឹងយកមកចំណេញលុយទៀតដូច្នេះបងប្អូននេះជាជំនាញជីវិតមួយដែលបងប្អូនត្រូវរៀនបងប្អូនមិនចាំបាច់ទៅទៅរៀនយកទស្សនៈដែលគេយកពី YouTube យកមកបរៀនយើងទស្សនៈដែលគេរៀនពី អានសភៅយកមកបរៀនយើងទស្សនៈ ដែលគាត់តែជាដឹងយកចំណេះដឹងមកបង្ហាញយើង គេនិយាយទៅហឺល្អត្រូវត្រូវហើយមិនបើត្រូវហើយមិនទៀតសម័យនេះព័ត៌មានមិនមែនជាលុយទេព័ត៌មាន គឺ នៅក្នុង Google ចង់សួរអីក៏បានដែរចង់បកប្រែ អង់គ្លេសទៅ ជា ខ្មែរក៏បានដែរមួយថ្ងៃមុនខ្ញុំបកប្រែសម្ដីរបស់សម្ដេច ដាឡៃឡាម៉ាពីរឿងបុរសម្នាក់បដូរជីវិត ដើម្បីលុយក្រោយមកយកលះបង់លុយដើម្បីសុខភាពបន្ទាប់មកព្យាបាលអត់ជាហើយរំពឹងអនាគតវែងឆ្ងាយពេកហើយមិនបានរស់នៅបច្ចុប្បន្នបន្ទាប់មកគាត់រស់នៅអមតៈគាត់រស់នៅអមតៈទៅបងគាត់ងាប់ដោយមិនបានរស់នៅខ្ញុំអត់បានកែទាំងអស់លេងគាត់ដាក់ពាក្យងាប់ខ្ញុំដឹងខ្ញុំដាក់ពាក្យស្លាប់អត់ទេខ្ញុំមិនចេះអង់គ្លេសហ្នឹងខ្ញុំយក copy page ស្ដឹងមកបកប្រែទៅ ជាសម័យព័ត៌មានវិទ្យាអស់ហ្នឹងឯងបើសម័យមុនគឺបាក់តែ Google រាល់ថ្ងៃស្អីក៏មានបងប្អូនអត់ស្គាល់នេះរោនេះអត់ឃើញឲ្យគេបញ្ជូនទៅ location មកបងប្អូនដើរទៅតាម location ហ្នឹងពីមុនបងប្អូនទិញ GPS មែនទេទិញម៉ាស៊ីន GPS ដើម្បីនាំផ្លូវឥឡូវ GPS មិនបើក្នុង Google មានអស់ហ្នឹងហាងណាក៏មានដែរមានទាំងអស់ព័ត៌មានខ្លះនៅក្នុង YouTube free បងប្អូនចូល YouTube មើលវីដេអូខ្ញុំជាង300វីដេអូ free ប៉ុន្តែមានវីដេអូបងលុយនៅក្នុង website របស់ខ្ញុំ silsapolacademy.com គឺជាវីដេអូដែលបងលុយមានវីដេអូ free មើលឲ្យអស់ចិត្តទៅបងប្អូនចង់ទៅមកកម្រិតទៀតឲ្យបងប្អូនដឹងថាត្រូវធ្វើអ្វីតែរឿងធ្វើមិនបងប្អូនត្រូវការអ្នកបត់ពិសោធន៍ដើម្បី ដឹកដៃចង្អុលបង្ហាញឲ្យបងប្អូនធ្វើអញ្ចឹងចំណេះដឹងគឺអត់ ទាន់គ្រប់គ្រាន់ទេមានចំណេះដឹងគ្រាន់តែឲ្យបងប្អូនដឹងថាទៅណាបងប្អូនមានផែនទីត្រូវរោអ្នកជូនផ្លូវខ្ញុំទៅកូរ៉េខ្ញុំដឹងថាផែនទី Google ចេញប៉ុន្តែបើអត់មានអ្នកជូនផ្លូវខ្ញុំវែងពេញនឹងលើឲ្យតាក់ស៊ីជូនឈ្នះចំណេះដឹងសំខាន់ប៉ុន្តែកុំយកចំណេះដឹងហួសទៅលេដាក់ក្នុងខ្លួនបងប្អូនសម័យមើល បើចំណេះដឹងនឹងហូរទលេ ចំណេះដឹងនោះអត់ប្រយោជន៍បងប្អូនមិនចេះល្អជាងបងប្អូនត្រូវយល់ពីចំណេះដឹងរញ្ញថុអ្នកខ្លះនិយាយពីចំណេះដឹងរញ្ញថុវល់ចុះវល់ឡើងវល់ចុះឡើងអត់រត់ឃើញដូច្នេះចំណេះដឹងរញ្ញថុគឺសួរអ្នក ដែលយល់ហើយអនុវត្តចំណេះដឹងរញ្ញថុបានលុយចំណេះដឹងហូរទលេអត់ចេះល្អជាងចេះ ដោយអាហារដែលនឹងហួរទលេចឹងបងប្អូនយប់ឡើងបងប្អូនឃ្លានឃ្លានខ្លាំងណាស់ហើយដល់ពេលបងប្អូនយល់មើលទៅទៅដោះគោនោះហួរទលេចំណៃនោះហួរទលេបងប្អូនញ៉ាំទៅពូឃ្លានពេកញ៉ាំទៅតែដល់ពេលយើងញ៉ាំរបស់ហួរទលេទៅមិនបងប្អូនឃ្លានដេកអត់លក់ឯងគាត់ដេកអត់លក់ឯង ដេកដេកដេកឃ្លានទៅហត់ពេកដេកលក់តែបងញ៉ាំបងប្អូនបងប្អូនញ៉ាំរបស់ហ៊ូទលេមិនបងប្អូនចូលបន្ទប់ទឹកមួយយប់ហ្នឹងប្រហែលជា20ដងហើយហើយប្រហែលជាហៅពេទ្យដាក់សរោមនឹងយប់ផងប្រហែលអ្នកធ្លាប់មានបទពិសោធន៍រៀនចំណេះដឹងហ៊ូទលេទៅចំណាយពេល2ថ្ងៃ3ថ្ងៃដល់ហើយចេញវិញអត់ចេះអីសោះបងប្អូនម្នាក់ធ្លាប់រៀនចំណេះដឹងហ្នឹងទៅរៀនរហូតយូយូយូយូយូវែងពួកអីគ្រូវែងដែរ បើគ្រូខ្លះវែងដែរហ្នឹងគាត់អត់យល់បើគាត់យល់អត់ច្បាស់ហ្នឹងគាត់យល់ទៅយល់យល់យល់យល់ដល់ពេលសិស្សសួរដល់កន្លែងណាមួយវែងមកចំទៅដល់ណាចេះវិញព្រោះគ្រូកំពុងតែធ្វើដែរគ្រូខ្លះអត់ទាន់មានបទពិសោធន៍ទេគាត់គាត់តែធ្វើនិយាយល្អដកស្រង់ល្អព្រោះរាល់ថ្ងៃ quote ល្អល្អនៅក្នុង YouTube នៅក្នុង Google ល្អយកមកហើយបកប្រែខ្មែរផុសបឹងគេឡាចចូលចិត្តចូលចិត្ត ប៉ុន្តែហើយមកទៀតចំណេះដឹងក៏ធ្វើឲ្យយើងដឹងថាយើងត្រូវរកអ្នកណា ដែលមានបទពិសោធន៍ប្រាប់យើងថាធ្វើម៉េចបើបើចំណេះដឹង ដឹងមានលុយហ្នឹងគ្រូទាំងអស់សើមានលុយហើយគ្រូបង្រៀនចំណេះដឹងប៉ុន្តែលោកគ្រូគាត់បរិយាដឹងគាត់មានជីវភាពរបស់គាត់សមរពួយគោលដៅរបស់គាត់គឺជាគ្រូជោគជ័យតែបើយើង ចង់មានយើងត្រូវរកអ្នកដែលមានចំណេះធ្វើ ដើម្បីប្រាប់ថាធ្វើមិនយើងមិនដែលឃើញគ្រូគីមីចេះធ្វើក្របែកទេដែលឃើញគ្រូរូបជាចេះហ៊ានតភ្លើងទេគ្រូរូបជាខ្លះហ៊ានតភ្លើងផងខ្លាចឆក់អត់បានអត់ខ្លាចឆក់ចឹងតែឃើញគ្រូបង្រៀនពេទ្យខ្លះគាត់រៀនតែមុខវិជ្ជាពេទ្យមួយទេគាត់អត់មាន ពេទ្យទេមុខវិជ្ជាគីមីមួយគាត់មិនមែនពេទ្យទេគាត់តែគាត់រៀនសាលាពេទ្យដូច្នេះ ចំណេះដឹងអត់ធ្វើឲ្យយើងបានលុយឯពោះគាត់ទៅដឹងតែចំណេះអនុវត្តយើងអនុវត្តចំណេះដឹងបានធ្វើឲ្យយើងចេញលទ្ធផល បានលុយឬក៏បានលុយនៅពេលអនុវត្តបងប្អូនអាចមើលវីដេអូរបស់ខ្ញុំអាចកំបាំងរិទ្ធរិទ្ធិអំណាចរបស់អ្នកចម្បាំងបងប្អូនយល់ពីសក្តានុពលរបស់បងប្អូនធ្វើសកម្មភាពទៅបងប្អូនដឹងហើយអីហើយបងប្អូនសាកមើលទៅយកចំណេះដឹងរបស់អ្នកណាម្នាក់ពីក្នុង YouTube ហើយបងប្អូនមើលវីដេអូរបស់ខ្ញុំហើយបងប្អូនអនុវត្តទៅហើយបើអ្នកឆ្លាតគេអត់ធ្វើខ្លួនឯងទៀតអ្នកឆ្លាតគឺរកគ្រូដែលមានលទ្ធផល ដែលគេចង់បាន រួចហើយនោះមកជួយណែនាំជួយ ចង្អុលបង្ហាញដឹកដៃឲ្យធ្វើដូច្នេះយើងជួបគ្នានៅកូរ៉េថ្ងៃ17ខែ2 2018ហើយ សិស្សរបស់យើងដែលបានចូលហើយណែនាំមិត្តភ័ក្តិណែនាំមិត្តភ័ក្តិឲ្យមកចូលរួមព្រោះថ្ងៃនោះខ្ញុំអត់បង្រៀនចំណេះដឹងទេព្រោះអីអ្នកនរគ្នានឹងស្រាប់ហើយនៅចោះឈ្មោះពីខែមកហើយខ្ញុំបាន បង្រៀនចំណេះដឹងអ្នកគ្នាគោលដៅក្តីសបិនកំណត់អឺជោគជ័យក្នុងជំនួញពិធីប្រមូលទុន គណិតប្រមូលទុនគណិតទីផ្សារការអនុវត្តអីហើយអីហើយអីហើយថ្ងៃនោះយើងនិយាយគ្នាពីរឿងសាច់ការយើងអត់ទៅបង្រៀនតែងតង់តែងតង់ទេយើងនិយាយសាច់ការថ្ងៃទី17មួយថ្ងៃហ្នឹងព្រោះខ្ញុំហោះពីកូរ៉េពីភ្នំពេញទៅកូរ៉េមិនមែនទៅនិយាយមេរៀនឲ្យបងប្អូន ស្ដាប់ទេបងប្អូនចង់បានមេរៀនខ្ញុំបងប្អូនមិនបាច់ចូលកម្មវិធីសាលាស្ការសាលាខ្ញុំទេបងប្អូនមើល YouTube ខ្ញុំទៅ អីក៏មានដែរគោលដៅក្តីសបិនញញែកដាច់ណាជោគជ័យក្នុងជំនួញបងប្អូនដឹងបងប្អូនខ្លះថាទៅរៀនទៅអីអានទៅសភៅមើល YouTube ទៅដឹងហើយយ៉ាបើគិតតែចង់ដឹងមិនបាច់ទៅរៀនទេបងប្អូនអាននឹងខ្ញុំអានសភៅ YouTube ប៉ុន្តែអាដឹងនឹងមិនឲ្យយើងបានលុយទេចំណេះធ្វើមិនយើងឲ្យបានលុយឬក៏ខាតលុយនៅចំណេះធ្វើហ្នឹង គ្រាន់តែដឹងអត់គ្រប់គ្រាន់ទេ ដឹងថាត្រូវ ផ្លាស់ប្ដូរអត់គ្រប់គ្រាន់ទេ គឺមានអារម្មណ៍មានឆន្ទៈទៅបដូរបានបង្កើតលទ្ធផលថ្មីដូច្នេះថ្ងៃទី17នឹងជាថ្ងៃមួយដែលបងប្អូនទៅឃើញអ្វីដែលខ្ញុំទៅដឹកដៃឲ្យបងប្អូនធ្វើឲ្យបងប្អូនយល់ ហើយស៊ីជំរៅជាមួយខ្ញុំជាមួយនឹងការងារជាក់ស្ដែងយល់ពីច្បាប់លុយហើយយល់ពីរបៀបលុយហើយយល់ពីរបៀបវិនិយោគលើអចលនទ្រព្យយល់ពីរបៀបវិនិយោគអចលដោយមិនបាច់ប្រើលុយបើទិញអចលនទ្រព្យគឺត្រូវការប្រើលុយតែខ្ញុំបង្រៀនវិនិយោគអចលនទ្រព្យបើវិនិយោគអចលនទ្រព្យត្រូវការប្រើលុយដែរតែបាច់រៀនទៅអីមានលុយ10000ទិញ10000ទៅពួកអត់ចាំបាច់ចេះ តែបើចង់វិនិយោគបងប្អូនត្រូវចេះ4វិនិយោគត្រូវចេះច្បាប់វិនិយោគហើយត្រូវមានគ្រូបង្វឹកចង្អុលបង្ហាញឲ្យបងប្អូនវិនិយោគជាជាងបងប្អូនខាតលុយណាខាតលុយយកប័ណ្ណពិសោធន៍ទៅចាំខាតលុយយកប័ណ្ណពិសោធន៍អីប័ណ្ណពិសោធន៍ខ្លះទិញបានហ្នឹងអ្នកឆ្លាតចេះពឹងពាក់អ្នកបកែឲ្យប្រាប់ខ្លួនឯងថា ធ្វើអ្វីដើម្បីជោគជ័យអានោះអ្នកឆ្លាតតែអ្នកបកែធ្វើអ្វីដោយខ្លួនឯងដើម្បីប្រាប់ថាខ្ញុំធ្វើបានខ្លួនឯងមិនបាច់ពឹង គេទេខំរៀនអស់លុយរាប់ម៉ឺនរាប់សែនហើយទៅពឹងគេទៅអីទៅសួរគេទៅអីអត់ទេខ្ញុំតែងតែស្វែងរកជំនួយ ពេលខ្ញុំខ្សោយ ពេលខ្ញុំត្រូវការព្រោះអី ខ្ញុំអត់ចេះអស់ទេខ្ញុំចេះអ្វីដែលខ្ញុំចេះខ្ញុំចែករំលែកបទពិសោធន៍អ្វីដែលខ្ញុំធ្វើបានលទ្ធផលខ្ញុំអត់និយាយពីអ្វីដែលខ្ញុំបានអានសភៅទេខ្ញុំអត់និយាយអ្វីដែលខ្ញុំមើលនៅ YouTube ទេខ្ញុំនិយាយជាក់ស្ដែងអ្វីដែលខ្ញុំទទួលបានលទ្ធផល ដើម្បីខ្ញុំទៅឲ្យបងប្អូន មើលឃើញសក្តានុពលខ្លួនឯងថាបងប្អូនអាចធ្វើបានជាមួយនឹងការចង្អុលបង្ហាញណែនាំពីខ្ញុំ ឬក៏បងប្អូនអាចធ្វើបានដោយបងប្អូនយល់ច្បាស់ស៊ីជម្រៅក្នុងអ្វីដែលខ្ញុំនឹងទៅចែកម្លែកនៅថ្ងៃទី17ខែ2 2018ជាថ្មីម្ដងទៀតសូមស្វាគមន៍ថ្ងៃហ្នឹងហើយអ្នកដែលមិនទាន់ចោះឈ្មោះបញ្ញាប់ទៅចោះឈ្មោះថ្ងៃទី17ខែ2នៅ Novotel ទីក្រុងសួវណ្ណប្រទេសកូរ៉េខាងជើងចឹងជួបគ្នាថ្ងៃទី17ខែ2 ហើយសូមព្រះអង្គប្រទានពរអ្នកនរគ្នា